សូមគោរពនិងជម្រាបសួរអាដាមសោតសំណាងដែលជាគណៈអធិបតីជម្រាបសួរដល់វាគ្មិន ដែល អញ្ជើញចូលរួមក៏ដូចជាសួស្តីដល់បងប្អូន និស្សិតហើយជម្រាបសួរដល់សមាជិកសិក្ខាកាមទាំងអស់ដែលបាន ចូលរួម នៅក្នុងសិក្ខាសាលានៅក្នុងថ្ងៃនេះ ចាមិញខាងកញ្ញាភ្លេចឈ្មោះគាត់ហើយគាត់បានរៀបរាប់អំពី ឈ្មោះហើយនឹងតួនាទីរបស់នាងខ្ញុំខ្ញុំជឿជាក់ថាលោកលោកស្រីដែលមានវត្តមាននៅទីនេះប្រហែលជាឆ្ងល់ឬសូថាអនុស្នេហ៍ឯងអញ្ចឹងគិតថាអនុស្នេហ៍ឯងគឺជាបលិសហើយហេតុអីបានបលិសចូលមកតាក់ទងអីនៅក្នុង ការងារអភិវឌ្ឍជំនាញវិជ្ជាជីវៈដែរចាការពិតទៅខ្ញុំ ពីដើមឡើយណែនាំខ្លួនបន្តិចណាពីដើមឡើយខ្ញុំគឺជាគ្រូពេទ្យម្នាក់ខ្ញុំជាវេជ្ជបណ្ឌិតវេជ្ជសាស្ត្រទូទៅ ហើយខ្ញុំបានចូលមកធ្វើការនៅក្នុងក្រសួងមហាផ្ទៃជាមួយនឹងយុគឋានអបាលកិច្ចសុចរិតភាពហើយយុគឋាននេះវានៅក្រោមអគ្គនាយកដ្ឋានសាវនកម្មផ្ទៃក្នុងដែលពួកយើងធ្វើការវាយតម្លៃទៅលើអបាលកិច្ចល្អនិងគ្រប់គ្រងទិន្នន័យហើយខ្ញុំក៏បានចូលធ្វើការជាមួយនឹងគម្រោងលៀបដែលយើងហៅថាគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រដែលគម្រោងនេះគឺជាគម្រោងរបស់ក្រសួងមហាផ្ទៃផ្ទាល់តែម្ដងហើយក្រោមការដឹកនាំរបស់សម្ដេចក្រឡាហោមសខេងហើយគម្រោងនេះគឺយើងយកចិត្តទុកដាក់ ទៅលើអ្នកក្រីក្រនិងដែលគាត់មកពីក្រុមគ្រួសារងាយរងគ្រោះដែលគាត់កាន់បានក្រីក្រលេខ1លេខ2រួមទាំងអ្នកដែលគាត់ជាគ្រួសារក្រីក្រដែលអត់មានបានផងដែរអញ្ចឹងយើងផ្ដល់ទៅលើខ្ញុំទទួលបន្ទុកផ្នែកអភិវឌ្ឍជំនាញហើយនិង gender អញ្ចឹងយើងផ្ដល់ការប្រដៅឲ្យពួកគាត់អញ្ចឹងការ ប្រដៅនេះគឺការប្រដៅជំនាញវិជ្ជាជីវៈដូចដែលបងស្រីលក្ខណាក៏ដូចជាបងស្រី មូលិកាគាត់បានមានប្រសាសន៍អញ្ចឹងគឺយើងផ្ដល់ការបណ្ដុះបណ្ដាលជំនាញ GP ឲ្យជួយរកការងារឲ្យគាត់ធ្វើដូចគ្នាទៀតហើយនៅក្នុងនោះផងដែរនាងខ្ញុំក៏ទទួលបន្ទុកផ្នែក gender មួយទៀតហើយទួលនីតិមួយទៀតដែលគាត់អាចបានប្រកាសហើយខ្ញុំក៏បានប្រាប់ទៅគាត់ដែរខ្ញុំជា freelance consultant តាក់ទងទៅនឹង gender ឲ្យវិជាស្ថាន RWI របស់ Soyad យើងធ្វើការជាលក្ខណៈ freelance ទេប៉ុន្តែ យើងធ្វើការជាមួយនឹង ខាងវិទ្យាស្ថានហ្នឹងដែលវិទ្យាស្ថានហ្នឹងគាត់អឺធ្វើការទៅលើខាងសិទ្ធិមនុស្សហើយនិង gender មានន័យថាលើកកម្ពស់ទៅលើសមភាពនិងសមធម៌ gender ហើយខ្ញុំជឿជាក់ថាមកដល់បច្ចុប្បន្ននេះលោកលោកស្រី ពិតជាមានចំណេះដឹងឬក៏ពុទ្ធិខ្លះមិនទោះបីមិនច្រើនក៏បានដឹងពីពាក្យថា gender នឹងដែរចាអញ្ចឹងអឺសួរថា topic របស់ខ្ញុំអត់មាន slide ទេអញ្ចឹងខ្ញុំនិយាយពីអី គឺជាលក្ខណៈថាចែករំលែកនៅបទពិសោធន៍ទៅកាន់លោកលោកស្រី ហើយក៏ចង់បាននៅសំណួរដើម្បីចង់បានបទពិសោធន៍ពីលោកលោកស្រីវិញដូចគ្នា ជាលើកទី1ដែលមកនិយាយអង្គុយព្រោះតាមសិក្ខាសិក្ខាសាលាទាំងអស់គឺអើនិយាយបដាដើរបដាទៅមុខទៅក្រោយបរៀន ផងអីផងអញ្ចឹងតកតងមួយការបរៀនបទពិសោធន៍របស់ខ្ញុំគឺបើតកតងមួយការបរៀននឹងសិក្ខាសាលានេះខ្ញុំប្រហែលជាធ្វើអត់ក្រោម100ទេ100ដង ទាំងការបណ្ដុះបណ្ដាលជំនាញជីវៈហើយនិង gender ហើយយើងធ្វើនៅច្រកចិញ្ចូលតែមួយ ផង យើងធ្វើជាមួយនឹងសហគមន៍ផងយើងធ្វើជាមួយនឹងអ្នកក្រីក្រផងហើយនឹងសិក្ខាកាមដែលគាត់រៀនជំនាញជីវៈផងហើយ topic របស់ខ្ញុំគឺការអភិវឌ្ឍជំនាញជីវៈនិងឱកាសការងារមិញបើយើងនិយាយថាការអភិវឌ្ឍជំនាញជីវៈមានបងលក្ខណៈហើយហើយដល់ពេលឱកាសការងារមានបងមូលិកាចុះចំណែកខ្ញុំខ្ញុំចែករំលែកបទពិសោធន៍ជាមួយអ្នកទាំងអស់គ្នា អឺជំនាញការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅក្នុងសម័យបច្ចុប្បន្ននេះ គឺយើង មានភាពងាយស្រួលមែនតែនមែនអត់ឆែក Google ជួនកាលយើងចង់ធ្វើទៅលើរឿងអីមួយណាយើងឆែក Google YouTube ក៏គេអាចប្រាប់យើងបានដែរថាធ្វើមិនធ្វើមិនជាពិសេសម្ហូបអាហារជួនកាលយើងអាចរៀនតាម YouTube បានទៀតចុះឱកាសការងារមាន page ច្រើនណា ដូចជា page ដែលយើងស្គាល់មាន page បងធំហើយមាន page មួយចំនួនទៀតជា page លក្ខណៈអន្តរជាតិដែលគាត់បង្ហោះពី ការជឿឬបុគ្គលិកនៅកន្លែងនេះកន្លែងនោះអីអញ្ចឹងទៅអញ្ចឹងមានអស់ហើយចង់អភិវឌ្ឍខ្លួនឯងមកខាងវិទ្យាស្ថានរៀនបន្ថែមចង់រកការងារទៅខាង NEA នៅក្នុងនោះក៏មាន YouTube ក៏មានអឺមានន័យថាមាន social page អីផ្សេងៗទៀតដើម្បីជួយប៉ុន្តែសួរថាតើការអភិវឌ្ឍ ជំនាញវិជ្ជាជីវៈយើងនឹងធ្វើឡើងដោយវិធីណា ដោយសារតែការពឹង YouTube ឬក៏ការដោះខាត់ហើយសួរថាដោះខាត់ហ្នឹងយើងដោះខាត់ដោយវិធីណា មានអ្នកណាដឹងថាការដោះខាត់ជំនាញវិជ្ជាជីវៈយើងធ្វើឡើងដោយវិធីណាអត់ប្រើដៃដោះឆ្នាំដើម្បីដោះខាត់ខ្លួនឯងឬក៏ប្រើសាប៊ូលាងចានសាប៊ូបោកកៅអៅអត់ទេ ការដោះខាត់ជំនាញវិជ្ជាជីវៈគឺត្រូវការមនុស្សល្ងងមែនអត់ ខ្ញុំជឿជាក់ថាលោកលោកស្រីគិតថាហេតុអីបានត្រូវការមនុស្សល្ងងគេគេត្រូវការជ្រើសរើសបុគ្គលិកគេត្រូវការអ្នកឆ្លាតអ្នកចេះអ្នកមានជំនាញមែនអត់មែនអត់ចាប៉ុន្តែ ការដោះខាត់ជំនាញវិជ្ជាជីវៈត្រូវការមនុស្សល្ងងប៉ុន្តែឆ្លាតបើសិនជាយើងទទួលស្គាល់ថាយើងជាអ្នកចេះយើងរៀនទៀតទេអត់ទេ បើយើងទទួលស្គាល់ថាខ្លួនយើងពូកែយើង ប្រឹងទៀតទេ no ខ្ញុំឆ្លាតខ្ញុំខ្ញុំចេះខ្ញុំប៉កែអស់ហើយមានរឿងអីដែលខ្ញុំត្រូវរៀនអញ្ចឹងការអភិវឌ្ឍជំនាញវិជ្ជាជីវៈនេះត្រូវការអ្នកដែលល្ងងមានន័យថាយល់ថាខ្លួនឯងមិនចេះយល់ថាខ្លួនឯងនៅមានកម្រិតដូច្នេះត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតរៀនពី YouTube ផងរៀនពីសាលាផងរៀនពីខ្លួនឯងផងរៀនពីអ្នកដទៃទៀត ដូច្នេះទើបខ្ញុំនិយាយថាការអភិវឌ្ឍជំនាញវិជ្ជាជីវៈត្រូវការមនុស្សល្ងងប៉ុន្តែមនុស្សដែលឆ្លាតមានន័យថាព្រមរៀនពួកបើយើងទទួលស្គាល់ថាយើងចេះហើយគឺយើងអត់រៀនទេតោះតែយើងយល់ថាយើងអត់ចេះទើបយើងទៅរៀនទៅរៀននៅសាលាទៅរៀនពីកន្លែងផ្សេងៗដែលយើងគិតថាអាចផ្ដល់នៅ ចំណេះដឹងដល់យើងបាន ហើយតកតងជាមួយនឹងការដែលខ្ញុំនិយាយថាអ្នកល្ងងនិងអ្នកឆ្លាតនោះមានន័យថាអ្នកដែលល្ងងមានថាយើងយល់ថាយើងអត់ចេះយើងនឹងទៅរៀនហើយអ្នកដែលឆ្លាតគឺអ្នកដែលចេះក្តោបឱកាសមានថាដោះខាត់ខ្លួនឯងហើយចេះក្តោបឱកាសអញ្ចឹងសួរថាតើឱកាសហ្នឹងគឺជាឱកាសអីគឺឱកាសការងារដែលបានមកពីយើង ខ្លួនឯងនឹងឯងមានថាយើងមានជំនាញយើងដោះខាត់ជំនាញយើង យើងរៀនបន្ថែមរហូតព្រោះដូចបងស្រីដែលគាត់មានប្រសាសន៍ពីខាងដើមអញ្ចឹងបងលក្ខណាក៏ដូចបងមូលីកា បច្ចេកវិទ្យាសម័យនេះគឺដើរទៅមុខជានិច្ចហើយការរៀននៅជំនាញវិជ្ជាជីវៈក៏មិនមែនថាចេះធ្វើម៉ូតូអាគប់ដែលយើងពីមុននោះសួរថាឥឡូវមកធ្វើម៉ូតូស្គូពីមកធ្វើម៉ូតូអីបានអត់អត់ទេសូម្បីតាឡាមួយឆ្នាំមួយឆ្នាំទូរស័ព្ទដៃគឺចាញ់ទំនើបម៉ូដែលមួយហើយម៉ូដែលមួយទៀតរហូតចុះបើសិនជាយើងមិនដោះខាត់ខ្លួនឯងមិនអភិវឌ្ឍខ្លួនឯងតើអាចដើរទាន់សម័យកាលអត់ដូច្នេះទើបយើងត្រូវការការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ចំណែកឯឱកាសការងារវិញបើក page យ៉ាវាអាចទៅរួចប៉ុន្តែឱកាសការងារដែលបានមកយើងខ្ញុំជឿជាក់ថា ពឹងពាក់លើទំនាក់ទំនង ច្រើនជាងនៅ ក្នុង page ទៅទៀតមនុស្សម្នាក់ដែលមានទំនាក់ទំនងល្អជាមួយនឹងអ្នកដទៃនឹងអាចផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងឱកាសជាច្រើន ហើយឱកាសដែលយើងបានមកដោយសារតែទំនាក់ទំនងនេះក៏ត្រូវការគុណសម្បត្តិរបស់យើងដូចគ្នាដែរមានន័យថាលោកអ្នកត្រូវតែអភិវឌ្ឍខ្លួនឯងជានិច្ចលោកអ្នកត្រូវតែរក្សាទំនាក់ទំនងជាមួយនឹងអ្នកដតីគ្រប់គ្រប់គ្នាអញ្ចឹងនៅពេលដែលយើងមានការអភិវឌ្ឍខ្លួនឯងមានឱកាសនៅក្នុងការបំពេញការងារអីហើយប៉ុន្តែ នៅក្នុងការបំពេញការងារលោកលោកស្រីនឹងធ្វើការងារនោះតឯងឬធ្វើតឯង ចម្លើយគឺឆ្លោះឆាត់ទេហេតុអីពីព្រោះថាការងារត្រូវការការទំនាក់ទំនងនៅក្នុងកន្លែងមួយស្ថាប័នមួយយើងត្រូវការធ្វើការងារជាក្រុមមែនអត់ប៉ុន្តែការងារជាក្រុម គឺមានការជួបបញ្ហាព្រោះមនុស្សម្នាក់គាត់មានគំនិតមួយចុះមនុស្ស10នាក់គាត់មានគំនិត10អញ្ចឹងកាលណាគំនិតខ្វែងគ្នាមនុស្សចាប់ដើមជជែកគ្នា ខ្លួនឯងមានហេតុផលខ្លួនឯងឯគេមានហេតុផលរបស់គេសួរថាហេតុផលអ្នកណាត្រូវហេតុផលអ្នកណាខុសចម្លើយគឺខ្ញុំថាហេតុផលខ្ញុំត្រូវហើយខ្ញុំមិនអាចថាហេតុផលខ្ញុំខុសហេតុផលរបស់បងត្រូវទេមែនអត់ខ្លួនឯងគ្រប់គ្រងខ្លួនឯងប៉ុន្តែនៅ ក្នុងការបំពេញការងារអឺបញ្ហាធំបំផុតគឺហាមអស្មិមិនាព្រោះយើងបំពេញការងារយើងធ្វើការងារជាក្រុមអញ្ចឹង បញ្ហាដែលយើងជួបប្រទះគឺយើងត្រូវការដំណោះស្រាយចឹងសួរថាតើយើងកំពុងតែឆ្លោះជាមួយនឹងបុគ្គលដែលកំពុងតែបំពេញការងារជាមួយយើងទេគឺយើងឆ្លោះជាមួយនឹងបញ្ហា យើងព្យាយាមលើកនៅហេតុផលនិងដំណោះស្រាយដើម្បី ដោះស្រាយនៅបញ្ហាអញ្ចឹងការងារទាំងអស់គឺយើងត្រូវធ្វើរួមគ្នាត្រូវធ្វើជាក្រុមអញ្ចឹងមានន័យថានៅពេលដែលយើងធ្វើជាក្រុម គ្រប់យ៉ាងវាអត់ស្របតាមចិត្តយើងទេហើយនៅពេលដែលវាអត់ស្របតាមចិត្តយើងអញ្ចឹងវាតែងតែខុសចិត្តគ្នាអញ្ចឹងនៅក្នុងក្រុមហ៊ុនឬក៏នៅកន្លែងបំពេញការងារគឺបញ្ហាដែលធ្វើការងារជាក្រុមនេះគឺវាជួបបញ្ហាច្រើនហើយការបំពេញការងារជាក្រុមវាធ្វើឲ្យការងារនឹងសម្រេចទៅដល់និយាយទៅសម្រេចជោគជ័យបានល្អប្រសើរជាងយើងធ្វើការងារម្នាក់ឯង ដូចខ្ញុំនិយាយថាយើងចង់លើកតុកមួយយើងលើកម្នាក់ឯងលើកអត់រួចទេអញ្ចឹងយើងត្រូវការគ្នាអញ្ចឹងអ្នកដែលធ្វើការងារជាក្រុមបានមានថាស៊ីសង្វាក់គ្នាត្រូវដងត្រូវផ្លែគ្នាដូច្នេះសម្រាប់ខ្ញុំខ្ញុំមិនអឺខ្ញុំមិនហ៊ាននិយាយថាបបពិសោធន៍របស់ខ្ញុំឆ្លើយតបទៅនឹងបបពិសោធន៍អ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំមានពាក្យមួយឃ្លាដើម្បីដាស់តឿនខ្លួនឯងនៅពេលដែលខ្ញុំធ្វើការជាក្រុមខ្ញុំតែងរំលឹកខ្លួនឯងថាខ្ញុំខ្លួនឯងពេលខ្លះនៅអត់ត្រូវចិត្តជាមួយខ្លួនឯងផង អញ្ចឹងទម្រាំតែអ្នកដតីដែលគេមកធ្វើការងារមួយខ្ញុំប្រហែលជាវាអាចនឹងខុសចិត្តខ្ញុំដូចគ្នាដូច្នេះយើងរៀនសម្របអត់មានបុគ្គលណាម្នាក់ដែលមានចំណុចល្អឥតខ្ចោះនៅក្នុងโลกនេះទេយើងថាម្នាក់នេះអត់ល្អត្រង់ចំណុចនេះប៉ុន្តែអ្នកផ្សេងទៀតគាត់និយាយថាម្នាក់នោះល្អត្រង់ចំណុចហ្នឹងតែអត់ល្អត្រង់ចំណុចនេះយើងខ្លួនឯងក៏ដូចគ្នាអញ្ចឹងទទួលស្គាល់ហើយយើងធ្វើការងារជាក្រុម ព្រោះនៅពេលដែលយើងខ្ទាស់ជាមួយនឹងមនុស្សការងាររបស់យើងនឹងអត់ទៅមុខទេប៉ុន្តែបើយើងខ្ទាស់ជាមួយបញ្ហាដែលយើងកំពុងតែធ្វើការងារជាក្រុមយើងនឹងរួមគ្នាដើម្បីរកវិធីដោះស្រាយឲ្យការងារនោះ សម្រេចទៅមុខបានហើយនៅក្នុងការបំពេញការងារទាំងអស់ខ្ញុំជឿជាក់ថាជាពិសេសមិនថាការងារជំនាញឬក៏ការងារដែលអឺមានថាមានសញ្ញាបត្រដូចតែបងស្រីទាំងពីរក៏បានលើកឡើងណាការងារជាជីវៈភិកច្រើនគឺអត់ស្អាតទេ អត់សូវហឺហាទេប៉ុន្តែសួរទាំងអស់គ្នាថាបើសិនជាយើងនិយាយពីម្ហូបអាហារផ្លែឈើណាអ្នកណាគេខ្លះហូបតរៀនទាំងសម្បកអ្នកណាគេខ្លះហូបដូងទាំងសម្បកហូបសាវម៉ាវទាំងសម្បក យើងហូបតែសាច់ក្នុងឯងមែនអត់ចុះហេតុអីក៏មើលលើសម្បកហេតុអីក៏មើលមនុស្សគ្រប់គ្នាមើលទៅលើសម្បកជួបភ្លាមមើលទៅលើសម្បកភ្លាមអញ្ចឹងសួរថាចុះពេលហូបតរៀនមិនក៏មិនហូបទាំងសម្បកទៅ មិនក៏ចាំបាច់ពុះសម្បកចេញធ្វើអី សបកតរិនអត់ស្អាតទេប៉ុន្តែសាច់ក្នុងរបស់វាឆ្ងាញ់ដូងទឹកផ្អែមហើយជួយបំពេញជាតិទឹកទៀតមើលមានផ្លែឈើអីខ្លះដែលអ្នកទាំងអស់នេះហូបទាំងសបកសូម្បីតែអ្នកខ្លះសូម្បីតែប៉មក៏ចិត្តសបកចេញដែរចុះហេតុអីក៏នៅពេលដែលយើងជួបមនុស្សជួបការងារយើងប្រកាន់ទៅលើអាសម្បកខាងក្រៅនឹងខ្លាំងម៉េះបើទាំងរបស់ដែលយើងហូបយើងកាត់សបកចោលបាត់ហើយហ្នឹងតែដល់ពេលមនុស្សវិញយើងប្រកាន់សបកនឹងមុនគេហ្មង តាមពិតអ្វីដែលសំខាន់គឺសាច់ខាងក្នុងរបស់វាទេព្រោះយើងញ៉ាំក៏យើងត្រូវការសាច់ខាងក្នុងដែរហើយការអបអរជំនាញនិងឱកាសការងារវាដូចជាការរុករករ៉ែមាសអញ្ចឹងទាំងអស់គ្នាត្រូវដោះខាត់ខ្លួនឯងហើយសួរថាដកខាត់ខ្លួនឯងគឺធ្វើឲ្យខ្លួនឯងคล้ายទៅ ជាមនុស្សម្នាក់ដែលមានតម្លៃនិងធ្វើឲ្យខ្លួនឯងคล้ายទៅជាមនុស្សម្នាក់ដែលคล้ายទៅជាតម្រូវការរបស់គេគ្រប់គ្នាអញ្ចឹង មានន័យថារបស់ដែលមានតម្លៃខ្ញុំខ្ញុំលើកឧទាហរណ៍តែត្រឹមតែរ៉ែមាសតែចោះជាមាសតែចោះមានមាសណានៅលើគោគេណនៅក្នុងដីយ៉ាងជ្រៅហើយត្រូវការឧបករណ៍ជាច្រើនដើម្បី ទៅជីកទៅរុករករ៉ែមាសហ្នឹងអញ្ចឹងទាំងអស់គ្នាកុំសាងថាខ្ញុំត្រូវជំនះឧបសគ្គដើម្បីដោះខាត់ខ្លួនឯងឧបសគ្គកាន់តែខ្លាំងលោកអ្នកនឹងកាន់តែរីកចម្រើនទៅមុខកាន់តែខ្លាំងដូចគ្នាព្រោះ បើសិនជាយើងចង់ឲ្យខ្លួនយើងទៅជាមាសយើងត្រូវគិតថាមុននឹងយើងខ្លាចទៅជាមាសគឺទៀមទាខ្លាំងណាស់ទាំងការដោះខាត់ទាំងពេលវេលាអញ្ចឹងយករ៉ែមាសចេញមកបានហើយ អាពេលចំណាយពេលរុករោគហ្នឹងរុករោគហ្នឹងវាចំណាយពេលទាំងធនធានទាំងថវិកាទាំងគ្រប់បែបយ៉ាងទាំងអស់ដល់ពេលយកចេញជារ៉ែមាសហើយត្រូវយកទៅកែច្នៃទៀតអញ្ចឹងការអភិវឌ្ឍជំនាញវិជ្ជាជីវៈនេះគឺត្រូវការការប្រឹងប្រែងទាំងថវិកាពេលវេលាហើយនឹងការតាំងចិត្តខ្លួនឯង ព្រោះបើយើងងាកទៅខាងសាសនា យើងខាងសាសនាពុទ្ធយើងណាលោកអឺមានពាក្យមកឃ្លាថាខ្លួនទីពឹងខ្លួនយើងចង់ឲ្យអ្នកដតីជួយយើងទោះតែយើង ជួយខ្លួនឯងសិនខ្ញុំលើកឡើងចែកអំលែក នៅអ្វីដែលលោកឪពុករបស់ខ្ញុំគាត់និយាយជាមួយខ្ញុំហើយខ្ញុំជឿជាក់ថាអឺពួកយើងតែងតែមាន super hero របស់ខ្លួនឯង ហើយនៅក្នុងការបំពេញការងារគឺត្រូវការពាក្យមួយហ្នឹងការស្រឡាញ់ទាំងអស់គ្នាកើតមកពីតូចកើតមកភ្លាមណាយើងធ្វើអីមានដឹងអត់រៀនរៀនយំរៀនឃ្លានរៀនដើររៀនដេករៀនឈរអង្គុយនិងរៀននៅផ្ទះរៀនមិនចប់ទៅរៀននៅសាលាទៀតចុះក្រោយពីយើងរៀនរៀនបានចំណេះដឹងហើយទៅធ្វើការ ដើម្បីអីដើម្បីប្រាក់ដើម្បីកិត្តិយសប៉ុន្តែសួរត្រឡប់មកវិញ ថាជីវិតនេះរស់នៅដើម្បីការរៀនរស់នៅដើម្បី តែប្រាក់និងកិត្តិយសឪពុកខ្ញុំថាទេ ជីវិតនេះរស់ព្រោះតែមានការស្រឡាញ់អញ្ចឹងការស្រឡាញ់នេះគឺត្រូវតែផ្សារភ្ជាប់ជាមួយនឹងរឿងទាំងអស់ហ្នឹងហើយវាជាក្រមសីលធម៌វិជ្ជាជីវៈ លោកអ្នកជាគ្រូពេទ្យលោកអ្នកមានក្រមសីលធម៌វិជ្ជាជីវៈហើយលោក អ្នកធ្វើការងារនោះដោយការស្រឡាញ់ការងារនោះនឹងលេចឡើងដោយភាពស្រស់ស្អាតបែបផ្សេងហេតុអីបានជាវាត្រូវការការស្រឡាញ់ខ្ញុំសួរថា នៅ ពេលដែលលោកអ្នកស្រឡាញ់អ្នកណាម្នាក់តែដបូលផ្ទះគេក៏ស្អាតដែរតែឆ្កែរត់កាត់ផ្ទះគេក្នុងផ្ទះគេនឹងក៏ស្អាតដែរស្អាតមកចប់សពគ្រប់នេះគឺអតិពលនៃការស្រឡាញ់ លោកអ្នកដែលរៀនជំនាញចុងភៅនៅទីនេះស្រាប់លោកអ្នកស្រឡាញ់ជំនាញចុងភៅដូច្នេះអតិថិជន អ្នកដែលមកញ៉ាំអាហារគឺជារបស់ដែលលោកអ្នកស្រឡាញ់បើលោកអ្នកស្រឡាញ់អាហារលោកអ្នកនឹងធ្វើអាហារនោះដោយធ្វើរួចតែពីដៃទេបើគាត់ស្រឡាញ់គាត់នឹងធ្វើដោយក្តីស្រឡាញ់ធ្វើដោយយកចិត្តទុកដាក់ លើកឧទាហរណ៍ថាគាត់ធ្វើអាហារមួយចានសម្រាប់អតិថិជន និងអាហារមួយចានសម្រាប់មនុស្សម្នាក់ដែលគាត់ស្រឡាញ់បំផុតលោកអ្នកសាកសម័យលោមើតើអាហារមួយចានណាដែលល្អពិសេសបំផុតប្រកាសជាអាហារសម្រាប់មនុស្សដែលគាត់ស្រឡាញ់មែនអត់ជាងជួសជុលម៉ូតូធ្វើម៉ូតូឲ្យអូននិងធ្វើម៉ូតូឲ្យភ្ញៀវធ្វើម៉ូតូឲ្យអូនធ្វើឲ្យល្អហើយសឹងតែមិនយកលុយអូនទៀតហេតុអីស្រឡាញ់ដូច្នេះទើបខ្ញុំនិយាយថា គ្រប់បែបយ៉ាងទាំងអស់នៅក្នុងជីវិតនេះលោកអ្នកមិនមែនកើតមកសម្រាប់តែការរៀនដើម្បីស្វែងរកលុយនិងកិត្តិយសទេលោកអ្នករស់នៅជាមួយនឹងការស្រឡាញ់អញ្ចឹងការងារដែលលោកអ្នកបំពេញជាមួយនឹងការស្រឡាញ់ទាំងនេះហើយដែលធ្វើឲ្យលោកអ្នករីកចម្រើនទៅដោយអត់ដឹងខ្លួនមានសំណួរមួយគេសួរថា នៅពេលយើងទៅបំពេញការងារណានៅពេលដែលយើងដាក់ការងារការងារដែលយើងដាក់យើងមើលទៅលើអីមុនគេ យើងមិនមើលទៅលើការងារយើងមើលថាបានប្រាក់ខែប្រមាណមែនអត់មើលទៅលើកន្លែងហ្នឹងដាក់ពាក្យទៅកន្លែងហ្នឹងបានប្រាក់ខែប្រមាណប៉ុន្តែសួរថាយើងខ្លួនឯងឆ្លើយតបទៅនឹងការងារនោះដល់កម្រិតណា មនុស្សម្នាក់ឋានៈជាបុគ្គលិកតែគាត់និយាយថាគាត់នឹងធ្វើការ តែត្រឹមកម្រិត50%បានហើយព្រោះគាត់គ្រាន់តែជាបុគ្គលិកទេចាំដល់គាត់ឡើងដល់អនុប្រធាន ឬ ប្រធានចាំគាត់ធ្វើការដោយយកចិត្តទុកដាក់ជាងនេះនេះខ្ញុំឧទាហរណ៍សួរថាជាការគិតបែបនេះត្រូវឬខុសខ្ញុំហ៊ាននិយាយថាខុសហើយព្រោះអ្នកមិនបាន ស្រឡាញ់ការងារនោះទេអ្នកមើលឃើញការងារនោះត្រឹមតែឋានៈនិងប្រាក់ខែរបស់អ្នកប៉ុណ្ណោះអញ្ចឹងការងារនោះក៏អត់មើលឃើញអ្នកដូចគ្នា តែបើសិនជាយើង បំពេញការងារនោះព្រោះតែយើងយល់ថាខ្ញុំនឹងធ្វើជាម្ចាស់មានថាយើងមិនមែនជាបុគ្គលិកទេយើងជាម្ចាស់ដូច្នេះការងារដែលយើងយល់ថាយើងគឺជាម្ចាស់យើងនឹងបំពេញការងារនោះឲ្យល្អបំផុតហើយខ្ញុំជឿជាក់ថាលោកអ្នក ដែលនៅទីនេះលោកអ្នក ចង់បានបុគ្គលិកម្នាក់ដែលបំពេញការងារមានទំនួលខុសត្រូវក្នុងភាពជាម្ចាស់ការមិនមែនមកធ្វើការឲ្យយើងត្រឹមតែប្រាក់ខែទេ ខ្ញុំធ្វើការងារជាចុងភៅនៅកន្លែងភោជនីយដ្ឋានហ្នឹងធ្វើធ្វើសិនទៅចាំដល់ពេលថ្ងៃក្រោយដែលខ្ញុំខ្លាចទៅជាម្ចាស់ភោជនីយដ្ឋានខ្លួនឯងចាំខ្ញុំធ្វើវាឲ្យល្អជាងហ្នឹងត្រូវទេគាត់ថាត្រូវប៉ុន្តែខ្ញុំថាខុសខ្ញុំថាគិតបែបនេះមិនត្រឹមត្រូវទេ ពីព្រោះនៅពេលដែលអ្នកមានទំលាប់មានទំលាប់ខ្ញុំប្រើពាក្យថាមានទំលាប់មិនយកចិត្តទុកដាក់ខ្ជះខ្ជាយ ទម្លាប់នេះទោះបីជាអ្នកខ្លាចតែជាថៅកែភោជនីយដ្ឋានក៏ដោយអ្នកនៅតែធ្វើបែបនេះដដែលព្រោះមនុស្សរស់នៅព្រោះទម្លាប់ខ្ញុំឧទាហរណ៍ថាលោកលោកស្រីទម្លាប់ភ្ញាក់ម៉ោង5កន្លះតែថ្ងៃហ្នឹងទនេដាក់ម៉ោងរោដល់ម៉ោង6ម៉ោង5កន្លះបើកភ្នែកហ្មងមែនអត់ទម្លាប់ខ្លួនឯងហ្មង ហើយចឹងអ្នកដែលទម្លាប់ធ្វើការងារស្អាតឃើញកក្រិចគាត់នៅសុកឯង គាត់នៅអត់សុខទេគាត់ត្រូវតែធ្វើវាឲ្យស្អាតអញ្ចឹងទម្លាប់ស្រឡាញ់ការងារនឹងយកចិត្តទុកដាក់ជាមួយការងារនឹងទម្លាប់ធ្វើវាជារបៀបដែលថាយើងខ្លួនឯងជាម្ចាស់អញ្ចឹងមានថារៀនពីទម្លាប់ទាំងអស់ហ្នឹងដោះខាត់ខ្លួនឯងរក្សាទំនាក់ទំនងធ្វើឲ្យខ្លួនឯងមានភាពម្ចាស់ការចំពោះការងារហ្នឹងមិនថាការងារអីទេត្រូវតែមាន ការស្រឡាញ់ ត្រូវចាំថាយើងរស់នៅជាមួយនឹងការស្រឡាញ់យើងអត់រស់នៅជាមួយនឹងការរៀនយើងក៏អត់រស់នៅជាមួយនឹងលុយយើងក៏អត់រស់នៅជាមួយនឹងកិត្តិយសដែរពួកបីជីវិតនឹងវាត្រូវការទាំងអស់ហ្នឹងមែនប៉ុន្តែ នៅ ពេលដែលយើងអត់មានការស្រឡាញ់គ្រប់គ្នាគឺអាចចាក់ចេញពីយើងនៅថ្ងៃណាមួយមិនខាននៅពេលដែលយើងអត់មានលុយនៅពេលយើងអត់មានកិត្តិយសប៉ុន្តែអ្នកទាំងនោះនឹងមិនចាក់ចេញពីយើងទេបើសិនជាគេមានការស្រឡាញ់ចំពោះយើងមែនទេសាកសួរខ្លួនឯងលុះមើល ហើយខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរីបដិសភា ដែលជំនាញដែលគាត់បង្កើតដំបូងឡើយមុនគេគឺចុងភៅហើយចុងភៅនេះ បើយើងនិយាយទៅ គឺដូចជាគ្រូពេទ្យអញ្ចឹងប្រហែលជាមានអ្នកខ្លះគាត់ឆ្ងល់ចុងភៅមិនបានតាក់ទងនឹងពេទ្យទាំងអស់គ្នា គឺមានរោគមួយយ៉ាង គឺរោគឃ្លាននៅពេលឃ្លានអ្នកខ្លះខំឆាវឆាវមួម៉ៅ ធ្វើការអីក៏ធ្វើកើតដែរអញ្ចឹងចុងភៅនេះគឺជាគ្រូពេទ្យដ៏ពិសេសហើយរោគឃ្លាននេះគឺជារោគប្រចាំកាយរបស់យើងទាំងអស់គ្នាហើយដោយសារតែរោគឃ្លាននេះយើងទៅធ្វើការយើងទៅរៀនសូត្របំពេញការងារសក់គ្រប់បែបយ៉ាងដោយសារតែព្យាបាលរោគឃ្លានមួយថ្ងៃ3ពេលមួយថ្ងៃ4ពេលឬមួយថ្ងៃ5ពេលទៅតាមមនុស្សម្នាក់ម្នាក់អញ្ចឹងអឺសូមព្យាបាលរោគឃ្លាននេះដោយ ការដោះខាត់ដោយការអភិវឌ្ឍជំនាញវិជ្ជាជីវៈនិងបង្កើនទំនាក់ទំនងរក្សានៅឱកាសការងារហើយព្យាបាលរោគឃ្លាននេះដោយការស្រឡាញ់ហើយមានក្រមសីលធម៌នៅក្នុង វិជ្ជាជីវៈរបស់ខ្លួន មិនថាទាំង អ្នកដែលមានខាងជំនាញជីវៈឬអ្នកដែលបំពេញការងារដូចជាយើងខ្ញុំទាំងអស់គ្នាទេ ហើយនាងខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់លោកអ្នកទាំងអស់គ្នាហើយក៏សូមអភ័យទោសចំពោះនៅចំណុចចំណុចខ្វះខាតនានាសូមអរគុណចាសូមអរគុណ ចានេះខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះលោកស្រីចៅ ប្រសិទ្ធរតនៈត្បិតតែមិនមានស្លាយនៃការ